ណាវាឡើយវាធំពេលមានបងអាយតែមុំអាយនៅឆ្ងាយអូនណាវាឡើយវាធំពេលមានបងអាយ បងលាបងលាអើយអ្នកមិនអាយពេលមានបងអាយគឺសុំអាយ ណាក៏ដឹកហើយចោលធ្លាក់ពេលមានបងហើយបងទាំងហើយក៏ហមហើយអូណាក៏ដឹកហើយចោលធ្លាក់ពេលមានបងហើយបងទាំងហើយ គ្នាបងហើយខ្លាចថ្លៃហើយមិនឡើយជិនតែលេងហើយទាំងពេលគ្នាបងហើយខ្លាចថ្លៃហើយមិននៅអូនណាបងណាម៉ៃតាមវ៉ៃ មីបងអើយឲ្យខ្វាច់ញ៉ាយបោហើយអូនណាបងផ្ដាំអើយតាមខ្វាច់ពេលមីបងអើយឲ្យខ្វាច់ញ៉ាយបោហើយ ទេបងអើយបងទាំងហើយកហមរៃឡើងជាតែលេងឡើយទាំងស្រីពេលនេះបងអើយខ្លាចថ្លៃអើយ អូណាបងតាមហើយតាមវែកពេលនេះបងហើយអត់ឯងហើយពោហើយអូណាបងតាមហើយតាមខ្វាយពេលនេះបងហើយអត់ឯងហើយពោហើយ